ចឹងខ្ញុំមានពេលប្រហែលជា15ទៅ20នាទីតាមពិធីករឲ្យអញ្ចឹងមេតិកាខ្ញុំនិយាយតែ3ចំណុចទេដើម្បីឲ្យងាយយល់អឺបានតែវាកាត់ឲ្យខ្លីសំណុកយើងចងចាំមេតិកាទី1គឺខ្ញុំនិយាយពីទូទៅមិនបានយើងមាន TVET មិញហ្នឹងមិនបានយើងទិដ្ឋភាពទូទៅនៃវិស័យ TVET គឺសារៈប្រយោជន៍នៃ TVET ហ្នឹងឯងតែ TVET ហ្នឹងពេលដែលយើងចាប់ផ្ដើមការងាររបស់ TVET ហ្នឹងយើងចាប់ផ្ដើមរៀនការអប់រំដល់បណ្ដាហ្នឹងវាជួយអីខ្លះ ហេតុអីវ៉ានេះវាសារៈសំខាន់មិនខ្លះជួយដល់សង្គមជួយដល់ការរស់នៅបច្ចុប្បន្នទី3ទំនើបកម្មការបដិបត្តិដែរយើងចាប់ផ្ដើមធ្វើមកហើយមិនចាប់ផ្ដើមធ្វើពីទឹមពីឥឡូវទេពីយូរមកហើយអញ្ចឹងធ្វើអីក៏ត្រូវតែមាន update ដែរអញ្ចឹងដើម្បីឲ្យវាទាន់នឹងសម័យកាលទាន់ឆ្លើយតបនឹងតម្រូវការឲ្យប្រសិទ្ធភាពយើងត្រូវតែមានការធ្វើឲ្យវាទំនើបទៅទាន់សម័យកាលប្រទេសយើង គឺជាប្រទេសកំពុងអភិវឌ្ឍយើងអាចដឹងទេប៉ុន្តែយើងអាចនៅក្នុងប្រទេសកំពុងអភិវឌ្ឍទេ បើនិយាយឲ្យច្បាស់ទៅប្រទេសកបអវត្តបានតែប្រទេសអត់សូវមានទេជីវភាព នៅក្រីក្រតែទាំងអស់គ្នាពិតជានៅចង់បានជីវភាពប៉ុណ្ណឹងឬក៏នៅឬក៏ចង់ឲ្យជីវភាពយើងល្អជាងមុនតែជីវភាពចំណូលរបស់យើងល្អជាងមុនវាចូលជាប្រទេសអភិវឌ្ឍឯងអញ្ចឹងដើម្បីរដ្ឋាភិបាលយើងគឺមានចក្ខុវិស័យចង់ឲ្យប្រទេសយើងខ្លាចជាប្រទេសអ្នកមានដូចគេអញ្ចឹងដើម្បីឲ្យប្រទេសយើងអ្នកមានគឺគ្រាន់តែថាយើងមានពេលណាដើម្បីកសាងសមត្ថភាពខ្លួនឯងចា៎ អញ្ចឹងគោលនយោបាយរបស់ជាតិយើងដាក់ហើយចាប់ដើមក្រសួងសម័យមួយមួយដែលពាក់ព័ន្ធការងារចាប់ដើមជំរុញមុននឹងដល់ក្រមគោលដៅអញ្ចឹងដើម្បីបន្តបណ្ដាជំនាញយើងមានច្រើនហើយខ្ញុំសូមនិយាយពិតភាពទូទៅនៃកម្រិតដែលយើងចូលដែលខ្ញុំនិយាយថាមិញមានបោះបង់ការសិក្សាថ្នាក់បឋមសិក្សាហើយនិងអនុវិទ្យាល័យច្រើនតើពួកគាត់អឺបើសិនជាពួកគាត់ចង់ត្រឡប់មករៀនវិញតើគាត់ មានឱកាសអត់ពីមុន បើតាមច្បាប់យើងបោះបង់នៅ ក្រសួងអប់រំ2ឆ្នាំគឺគាត់អាចត្រឡប់មកវិញបានទេអត់អាចចូលណាឡើយគាត់បោះបង់ទី6គាត់បោះបង់មក3ឆ្នាំ5ឆ្នាំគាត់ចូលវិញអាចចូលទី7ទេអត់ទេអញ្ចឹងគាត់ទៅណា យើង មើលឃើញចំណុចខ្វះខាតទាំងអស់ហ្នឹងក្រសួងការងារក៏យើងបានបង្កើតជាច្រក system បានន័យថានេះជាគុណវុឌ្ឍស្តង់ដារមួយតែម្ដងបានន័យថាគាត់ចប់ត្រឹមទី9គាត់អាចតមករៀនយើងគេហៅថាវិជ្ជាជីវៈ រៀនបច្ចេកទេសម្ដងតែម្ដងជីវៈមួយខ្ញុំអាចនិយាយថាពីចំណុចទី1បានន័យថាអានេះវិញ្ញាបនបត្រវិជ្ជាជីវៈអឺវិញ្ញាបនបត្រហ្នឹងវាស្មើបើយើងនិយាយអសកាត់ហៅ VC បដបដាលហ្នឹងពាក្យខ្មែរវិញ្ញាបនបត្រវិជ្ជាជីវៈអឺគាត់រៀនទៅលើជំនាញឧទាហរណ៍ថាធ្វើម៉ូតូឬក៏ម៉ាស៊ីនត្រជាក់ឬក៏អគ្គិសនីអញ្ចឹងគាត់រៀនរយៈពេលវាមាន30 credit អីដែលចូលជាម៉ោងប្រហែលជា around 6 700ម៉ោង អញ្ចឹងគាត់រៀនអានឹងហើយគាត់អាចបន្តចូលទី9បានឬគាត់ហ៊ានចប់ទី9គាត់បោះបង់នៅទី9គាត់អាចចូលមកកម្រិតទី2សញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈមួយយើងអាចហៅកាត់ថា C1 C1 C2 C3 រហូតដល់តាកម្រិតទី5អានឹងចូលដល់បញ្ញាបត្ររងឯកទេសតែបញ្ហាគឺបញ្ហាយើងចង់ជួយអ្នកដែលអត់មានជំនាញដែលគាត់ចង់ត្រឡប់មករៀនវិញ អានេះគឺជាច្រករបស់យើងដែលយើងបង្កើតទៅតាមស្តង់ដារគុណវុឌ្ឍិដែលទួស្គាល់ពីរដ្ឋាភិបាល មានបោះពុំសភៅហើយអស់ហើយអញ្ចឹងភាគច្រើននៅទីវេតគឺយើងចាប់ដើមអនុវត្តផ្ទាល់តែម្ដងច្រើនជាងហើយធ្វើតេស្តវាសមត្ថភាពគឺយើងធ្វើរបៀបអញ្ចឹងហើយមួយទៀតតកតងកម្មវិធី BIP ដែលយើងយើងមានជំនួយពី UNESCO យើងហៅថា BIP ហ្នឹងវាដូចជាស្ពានចម្លងអញ្ចឹងបើអ្នកស្ពានចម្លងយើងមករៀននឹងថ្នាក់ផ្ទាល់យើងមកអីផ្ទាល់ប៉ុន្តែ BIP យើងជួយដោយសារបញ្ហាកូវីដគាត់អាចមកចោះឈ្មោះមួយសាលាយើងរៀនតាមទូរស័ព្ទដៃយើងមាន system ឆែកថាគាត់រៀនបានមួយថ្ងៃប្រហែលម៉ោងពេលដែលប្រឡងប្រឡងអនឡាញទៀតអញ្ចឹងកាត់បន្ថយបានដែរណាជួនកាលទៅគាត់នៅធ្វើការនៅរោងចក្រអីតែគាត់ក៏ចង់រៀនមកវិញដែរតែអាពេលដល់ម្លងដល់ពេលគាត់បោះបង់គាត់អត់មានឱកាសទេតែឥឡូវគាត់មានយើងនឹងបើកច្រកអញ្ចឹងគាត់អូខេខ្ញុំឆ្លៀតមួយថ្ងៃកន្លះម៉ោងមួយម៉ោងរៀនតាមអនឡាញពេលដែលគាត់រៀនចាប់គាត់អាចមក រៀនជាមួយយើងផ្ទាល់នៅលើកម្រិតអឺដូចគាត់ធ្វើការរំចាក់ផ្នែកដេអញ្ចឹងអញ្ចឹងគាត់ចង់អាប់ក្រេតខ្លួនគាត់ដែរគាត់អត់ចង់ប្រាក់ខែ200ជាងទៀតទេគាត់ចង់បាន300ជាងមេការចាប់ដើមពី level ខ្ពស់ៗគាត់បានប្រាក់ខែច្រើនណាស់អញ្ចឹងគាត់មានចាក់កវិស័យថាគាត់ចង់បានបន្តតែគាត់អត់មានអីសោះអត់មានសញ្ញាបាយសោះអញ្ចឹងគាត់អាចមកបន្តស្ពានចម្លងបៀបរបស់យើងរៀនអនឡាញដើម្បីឲ្យគេទទួលស្គាល់កម្រិតហ្នឹងគាត់អាចបន្តបន្តរហូតដល់ដល់បញ្ញាបត្របញ្ញាបត្ររងបញ្ញាបត្ររងបញ្ញាបត្រក៏បានដែរអញ្ចឹងជាការ upgrade skill របស់គាត់ ធីវេនមកដល់បច្ចុប្បន្នយើងបានមាន គ្រូបណ្ដុះបណ្ដាលគ្រូចំនួន2000ជាងអ្នកហើយ ក្នុងនឹងមានស្រីប្រហែលជា24% 24.6យើងអាចនិយាយថាលេខរួម25%ចាស់ចំនួនស្រីនៅក្នុងវិស័យធីគ្រូគ្រូស្រីនៅក្នុងវិស័យធីវេតគឺមានចំនួននៅមានកម្រិតនៅឡើយពីព្រោះអត់សូវមានមនុស្សស្រីណាហ៊ានជំនាញចែកទេសសំណង់អគិសនីអីណាប៉ុន្តែ អ្នកដែលរៀនមនុស្សស្រីដែលរៀនជំនាញអស់ហ្នឹងគឺអត្រាមានការងារច្រើនជាងបរោះច្រើនណាស់ជាក់ស្ដែង ជំនាញរថយន្តអីហ្នឹងគេចាំតែយកវាយើងទេឲ្យតែមាននារីអញ្ចឹងហើយវាតកតឹងនឹងផ្នែកគំនិតរបស់ពុកម្ដាយគាត់ថារៀនរៀនអគិសនីឧត្តររៀនអគិសនីរៀនឡានរៀនឡានត្រូវតែធ្វើឡានតែគាត់អត់ដឹងថា ក្នុងឡានមួយមុខវាត្រូវមានមុខលបច្រើនណាស់តោនគ្រឿងម៉ាស៊ីនម៉ាស៊ីនត្រជាឈឿងក្រមគ្រឿងម៉ាស៊ីនម៉ាស៊ីនចែកចេញជាពីរទៀត ម៉ាស៊ីនអគ្គិសនីម៉ាស៊ីនសាំងម៉ាស៊ីនអីអើវាអញ្ចឹងទៅហើយគាត់គិតថាតាធ្វើនឹងប្រឡាក់ប្រឡាក់អីចឹងកូនស្រីឲ្យទៅរៀនទេអីអានឹងខ្ញុំចោះជួបផ្ទាល់ហើយអូមេឲ្យកូនរៀនអគ្គិសនីកូនស្រីមើលទៅដូចមានដងខាងហ្នឹងហើយអញ្ចឹងណាអូយឲ្យទៅរៀនមិនមីអូនឲ្យទៅរៀនមិនឡើងប្រគល់គាត់គិតខុសកន្លែងហ្នឹងมันប្រកាសថាយើងចេះយើងរៀនខាងហ្នឹងយើងត្រូវធ្វើការខាងហ្នឹងឯងយើងអាចនៅធ្វើនឹង office ឬក៏បើកហាងលក់គ្រឿងអគិសនីគ្រឿងបន្លាស់ឡានក៏បានដែរសង្ហានេះអញ្ចឹងតាក់ទងនឹងអញ្ចឹងបានចំនួននារីដែលមករៀនហ្នឹងផ្នែកហ្នឹងគឺមានតិចដែលយើងឃើញប៉ុន្តែយើងនឹងជំរុញបកបបន្ថែមហើយហើយនៅពេលដែលអត់ជំរុញកូនស្រីទៅរៀនបានកាន់តែច្រើនជីវភាពក៏អត់សូវដែរយើងអាចថាអានឹងជាកត្តាធម្មជាតិមនុស្សស្រីគឺស៊ូជាងមនុស្សប្រុសតែម្ដងហើយគ្រឹះស្ថានទីវេតយើងទាំងអស់ បើថាយើងមានទូទាំងប្រទេសអឺទូទាំងប្រទេសបើណាមានគ្រប់ខេត្តខេត្តខ្លះមាន1អង្គភាពខេត្តខ្លះ2អង្គភាពខេត្តខ្លះ3អង្គភាពអានេះយើងគិតតែស្ថាប័នរដ្ឋទេណាអត់គិតស្ថាប័នឯកជនដែលចុះ MAU ទេបើនិយាយជារួមទៅ យើងមាន107គ្រឹះស្ថានហើយហើយយើងមានសាធារណៈ37អង្គភាពយើងមានឯកជន49អង្គភាពហើយអង្គការសមាគមមាន21 ដែលរាជក្រុមដប់ទូទាំងខេត្តទូទាំងប្រទេស ដែលមានទៅតាមតំបន់ហើយក្នុងមួយឆ្នាំជាទូទៅយើងបដិបដាលទាំងក្នុងប្រព័ន្ធទាំងក្រៅប្រព័ន្ធអឺបានជាង70000នាក់ហើយអឺនៅក្នុងហ្នឹងចូលដល់ទី2គឺ assessment center ចាំដល់វាតម្លៃសមត្ថភាពដូចខ្ញុំបញ្ជាក់មុនអញ្ចឹងមិនថាអត់ខ្វល់ថាអឺគាត់ទៅធាននៅណាចេះនៅណាឬក៏មកពីស្រុកក្រៅឬអីទេ បើគាត់អត់មានបើគាត់មានសញ្ញាបត្រឯកសារពាក់ព័ន្ធគាត់អាចរុញបន្តទៅកម្រិតខ្ពស់បានតែបើគាត់អត់មានគាត់អាចមកធ្វើតេស្តនៅចាំដូចវាតម្លៃអូខេគាត់ជាងកញ្ចក់ដល់ពេលគាត់អត់មានសញ្ញាបត្រទេគាត់ត្រូវទៅដាក់ពាក្យនៅផ្លាយទៅក្រុមហ៊ុនធំគាត់ត្រូវការសញ្ញាបត្រដូចខាងសំណង់ឧទាហរណ៍និយាយនិយាយជាងាយខាងសំណង់ច្រើនជាងពួកយើងអាចឃើញសំណង់រីកដុះដាលលូតលាស់ច្រើនណាអញ្ចឹងតែគាត់ចង់បានសញ្ញាបត្រដាក់ទៅដើម្បីបានប្រាក់ខែច្រើន អញ្ចឹងគាត់អាចមកធ្វើតេស្តនៅមជ្ឈមណ្ឌលរបស់យើងបានមានដែលយើងបច្ចុប្បន្ននេះយើងមាន8ហើយយើងមាននៅសៀមរាបយើងមាននៅភ្នំពេញយើងមាននៅបាត់ដំបងកោះចេះតាកែវកំពតស្វាយរៀងនិងចានៅសៀមរាបយើងមាន2កន្លែងអញ្ចឹងយើងអាចអានេះជាការជូនដំណឹងមួយដែរថាយើង មានចាក់ដុលហ្នឹងសម្រាប់ពួកគាត់ហើយតាក់ទងចាក់ដុលដំភាព Center Excellence បានថាអានេះបើនិយាយទៅនៅយើងនៅខ្មែរយើងនៅមានកម្រិតបន្តិចបើទៅតាមបណ្ដាប្រទេសបានន័យថានេះជាចង្វាក់ផលិតកម្មទន្ទឹមនឹងវិស័យធីវេតយើងនឹងយើងអត់ធ្វើការតែឯងទេបានន័យថាយើងធ្វើការជា team work យើងធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធជាមួយនឹងវិស័យឯកជនដូចយើងខ្ញុំនិយាយមកអញ្ចឹងឃើញមានដៃគូឯកជនពាក់ព័ន្ធមកហ่ะមានខាង Toyota មានខាងអឺយានខាង Chimac ខាង Campibal អីហ្នឹងគេមានសមាគមរបស់គេតែម្ដងអញ្ចឹងនៅពេលដែលគេ គេជាវិស័យឯកជន គេធ្វើអីគឺតម្រូវការអតិថិជនចង់បានអីអតិថិជនគេមាននៅក្នុងស្រុកយើងមាននៅក្រៅស្រុកអញ្ចឹងពេលខ្លះគេចង់បានអីតែក្នុងស្រុកយើងអត់ទាន់មានអាជំនាញអស់ហ្នឹងឯងអញ្ចឹងតាក់ទងនឹងជំនាញកាត់ដេរឬអីគេមានសាលាមួយអឺជាអឺខាត់មានសមាគមគេមួយអឺគេមកប្រាប់យើងពួកយើងមានសាលាចាប់គេចាំមិនសិនពេលខ្លះគេមិនចាំបាច់ចំណាយលុយទៅលើគេគ្រាន់តែយកគ្រូគេយកសម្ភារៈគេឧបករណ៍គេបច្ចេកទេសគេមកបង្រៀនយើង យើងរកសិស្សអីផ្គត់ផ្គង់ឲ្យគេវិញអញ្ចឹងយើងមានដៃគូពាក់ព័ន្ធយើងបានចុះ MOU រវាង ក្រសួងយើងជាមួយនឹងកម្មពិបាលអឺយើងបានបង្កើតមជ្ឈមណ្ឌលជំនាញទៅលើ4ជំនាញមានអកិសនីរថយន្តអីហ្នឹងហើយចាតកតងនឹងសំណងហើយយើងបានកែប្រែសមាភិបដែរពេលខ្លះយើងធ្វើការរដ្ឋាភិបាលយើងត្រូវការពីពាក្យតាមមុនរដ្ឋាភិបាលយើងអ្នកលៀតទៅលើអា សមាជិកនៅក្នុង SSC បានណាជាសមាគមមួយដែលសិក្សាទៅលើជំនាញអីចឹងតែដល់ពេលហើយយើងដើរអត់តន់សូវនេះទេយើងក៏ផ្ដល់សិទ្ធទៅឲ្យឯកជនចូលរួមអញ្ចឹងកែប្រែហ្នឹងគឺ leader គឺយើងឲ្យទៅឯកជនអ្នកចូលរួមហើយយើងនឹង follow ទៅតាមមើលទៅគាត់ថាវា follow ទៅតាមចាក់កោវិស័យរដ្ឋាភិបាលឬអត់ក្នុងវិស័យទីវិតយើងបានធៀមគ្រូយើងបានធៀមអាគារធៀមសាលាអញ្ចឹងដើម្បីទំនើបកម្មឲ្យវាតាន់តែតន់ ពេលវេលាដើម្បីតម្រូវការយើងត្រូវពង្រឹងលើការបដិបដាលយើងមានដើម្បីទំនើបកម្មយើងមាន5ចំណុចធំធំ គឺមានពង្រឹងគុណភាពអប់រំបដិបដាលពង្រីកបារបដិបដាលជំនាញបើយើងមិនថាឥឡូវជំនាញយើងយើងមានត្រឹមតែ100អីឧទាហរណ៍អញ្ចឹងចាប៉ុន្តែជាក់ស្ដែងវាមានជំនាញថ្មីត្រូវមកដូចជាឥឡូវហ្នឹងអាគាររីខ្ពស់ខ្ពស់ផ្ទះតែ3ជាន់ក៏ដាក់ចដាយយន្តនៅក្នុងបរិយាធំធំមួយចំនួនតែជាងចដាយយន្តហ្នឹងមានយើងមានអត់ឥឡូវហ្នឹងនិយាយតាមត្រង់យើងនៅខ្វះមែនតើ អញ្ចឹងអានេះយើងត្រូវពង្រីកជំនាញបន្ថែម ពង្រឹងភាពជាដៃគូរដ្ឋនិងឯកជនអឺលើកកម្ពស់អភិបាលកិច្ចបានន័យថាយើង ពង្រឹងគ្រប់មុខហ្នឹងប៉ុន្តែអភិបាលកិច្ចយើងល្អអត់តម្លាភាពឬក៏មាននេះអត់អានឹងសំខាន់អញ្ចឹងដើម្បីឲ្យនេះយើងត្រូវតែចាប់ដើមពីខ្លួន យើងដូចគ្នា អភិបាលកិច្ចល្អជំរុញការស្រាវជ្រាវអញ្ចឹងយើងត្រូវតែមានមួយក្រុមទៀតធ្វើការស្រាវជ្រាវសិក្សានៅប្រទេសគេដែលគេដើមមុនយើងថាគេ ធ្វើអី សម័យឥឡូវដល់ណាហើយអឺអញ្ចឹងអានេះជាការទំនើបកម្មរបស់វិស័យ TVET អឺយើងបានធ្វើកិច្ចវត្តដាក់ការច្រើនដើម្បីឲ្យវិស័យយើងកាន់តែដើរភាគច្រើនគឺយើងធ្វើយើងមានរោងជាងដូចខ្ញុំបញ្ជាក់អញ្ចឹងយើងធ្វើ70%អញ្ចឹងត្រូវតែដាច់ខាតត្រូវតែមានរោងជាងសំណង់អគិសនីគឺយើងបំពាក់ឧបករណ៍មានច្រើនណាស់ដោយមានការគ្រប់គ្រងពីរដ្ឋាភិបាលអ្នកដឹកនាំអញ្ចឹងយើងអាគារយើងកម្ពុជាគឺដូចអាគារអ្នកមតីអញ្ចឹង តែឥឡូវហ្នឹងគឺយើងបានឃើញរីករីករូបឡើងច្រើនគឺដូចនៅ NPA នៅពេញដូចនៅ NPIC អីហ្នឹងគឺអាគារធំធំណាស់អញ្ចឹងយើងអត់ខ្វះអាគារសម្រាប់បដិបដាប្រជាជនទេអានឹងបានថាយើងរីតឌីហើយស្រាប់ប៉ុន្តែនៅ មានខេត្តមួយចំនួនដែលយើងត្រូវការការគ្រប់គ្រងពីរដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធក៏ដូចជាការគ្រប់គ្រងពីរាជរដ្ឋាភិបាលក្នុងការជួយគ្រប់គ្រងបន្តដូចគ្នាចា៎